នមោតាសៈភេកវៈតោអរិហតោសម្មាសម្ពុទ្ធសៈនមោតាសៈភេកវៈតោអរិហតោសម្មាសម្ពុទ្ធសៈនមោតាសៈភេកវៈតោអរិហតោសម្មាសម្ពុទ្ធសៈនមត្ថរតនតយសៈទូលព្រះបង្គំខ្ញុំប្រករុណាសូមកំបងគង់អញ្ជលី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 ខ្ញុំប្រកាសរណាសូមនមស្ការចំពោះលោកម្ចាស់ដែលមានវត្តមាន ក្នុងរោងបញ្ញកម្មនេះ ដោយសេចក្តីជ្រះថ្លាថ្មភាពសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីលោកយាយលោកតា ដែលមានវត្តមានគង់អង្គុយស្ដាប់ពធទេសនា នាវេលាគ្រាឱកាសនេះ ដោយសេចក្តីជ្រះថ្លារាប់អានពីថ្មភាពផងដែរចម្រើនពរដល់ លោកអាចារ្យគ្រប់រូបដែល មានវត្តមានក្នុងការដឹកនាំបំពេញកិច្ចនៃកម្មវិធីបុណ្យនេះ ដោយសេចក្តីជ្រះថ្លាមួយលើសូមចម្រើនពរដល់អេសរាធិបតី សម័យដើមទានប្រធានដើមបុណ្យកូន ប្រុសស្រី គ្រប់រូបសូមទទួលនៅការរាប់អាន ពីអាត្មាភាពដោយសេចក្តីស្រឡាញ់រាប់អាន ក្នុងព្រះធម៌ និងសូមការអនុញ្ញាតដើម្បីបានឱកាសនឹងសម្ដែងពធទេសនា ក្នុងគ្រាឱកាសនេះដែលអិសរាតបតីសម័យដើមទៀនបានរតនានិមន្តទុកឡើងពីកាលមុននោះឥឡូវក៏និមន្តចូលរួមសម្ដែងពធតាមកិច្ចសន្យា នៅ ក្នុង កម្មវិធីបុណ្យចម្រើនបជននឹងជូនចំពោះ អ្នកម្ដាយស្ដើងរន និងអ្នកម្ដាយពីលអ៊ីវនឹងធ្វើ ពិធីតកណានុបទានឧទ្ទិសកុសលជូនចំពោះលោកឪពុកឡងលេងនិងលោកឪពុកប្រាក់នំព្រមទាំងឧទ្ទិសកុសលជូនដល់ញាតកាទាំង7សន្តាន ដែលលោកបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយ នៅក្នុងនោះអ្នកផ្ដាំបនមានទី1លោកលេងឡាត់និងភរិយាព្រមទាំងបុត្រទី2លោកលេងឡៃនិងភរិយាព្រមទាំងបុត្រទី3អ្នកស្រីលេងរុំនិង ស្វាមីព្រមទាំងបុត្រទី4អ្នកស្រីទុំង៉ែតនិង ស្វាមីព្រមទាំងបុត្រទី5អ្នកស្រីនំ សម្មោនិងស្វាមីព្រមទាំងបុត្រទី6អ្នកស្រីនំអាន និង ស្វាមីព្រមទាំងបុត្រទី7អ្នកស្រីនំអេននិងស្វាមីព្រមទាំងបុត្រនឹងសិតតែនៅស្ដាប់ធម៌នឹងទាំងអស់គ្នាទេណាមកស្ដាប់ធម៌ទាំងអស់គ្នាទេណាហ្នឹងហើយកម្មវិធីបុណ្យនេះប្រព្រឹត្តទៅ នៅថ្ងៃអង្គារ11កើតខែចែកឆ្នាំ ឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនឹងថ្ងៃទី12ខែមេសាឆ្នាំ2022នឹងហើយកម្មវិធីប៉ុននេះគឺប្រពធ្វើនៅគេហដ្ឋានលោកលេងឡៃស្ថិតនៅភូមិ ព្រៃជ្រៅហៅអូដាឃុំអំលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺអនុមោទនីហ្នឹងហើយអាត្មានិមន្តមកលោកអាចារ្យគាត់ថាអេអត់អត់ឲ្យពុតបោស័តរងចាំឯងគឺសុកចិត្តឲ្យញោមនឹងស្រួលទៅចោះ ឲ្យពិបាកចិត្តក៏តែអ្នកពិបាកចិត្តគឺអាត្មាណាញោមណាក៏ព្រោះសន្យាថាទេម៉ោង3នឹងហើយឥឡូវហ្នឹងនៅតែ2នាទីទេម៉ោង4ហើយបាទហើយកម្មវិធីមួយទៀតហ្នឹងគេតេមកហើយញោមបាទគេតេមកហើយហើយនៅកម្មវិធីមួយទៀតបាទ ផងហើផងហើមិនមិននិយាយនិយាយច្បាស់មកចង់និយាយពីអីអឺកុំកុំភ្លេចស្មូតផងហើហ៎អត់អីទេហ្នឹងហើយអាត្មាអាត្មាអត់ប្រកាន់ទេអ្នកស្រុកយើងតែប៉ុណ្ណឹងទេក៏ហ្នឹងហើយអញ្ចឹងញាតិញោមពុតបរិស័ទមួយលើកូនប្រុសកូនស្រីហ្នឹងធ្វើបន់ថ្ងៃនេះ ធ្វើបន់ចម្រើនបជនជូនចំពោះអ្នកម្ដាយស្ដាងរននិងអ្នកម្ដាយពីលអ៊ីវដែលមាន ប្រជជនរស់នៅសពថ្ងៃនេះនៅពីមុខនេះហ៎ពីអឺហ្នឹងឲ្យលោកយាយប្រជជនប្រមាណហើយលោកយាយរនណាណាចិត្តឲ្យលោកយាយអ៊ីវហ្នឹងហើយសិតប៉ែតអស់ហើយណាបាទនឹងអញ្ចឹងលោក បានចេះចាត់ចែងនឹកនាដល់ម៉ែដល់ឪឬក៏អ្នកម្ដាយដែល មានបជននមាយុរស់នៅទាំងពីររូបនេះដែលកូនចៅចេះដឹងលើកប្រកាសនៅគុណរបស់លោកឲ្យបានធ្វើបុណ្យក្នុងថ្ងៃនេះជាការកប់ប្រសើរណាស់ទោះជាក្រទោះជាខ្សត់ទោះជាធនធាននឹងមិនសូវសម្បូរអីយ៉ាងណា តែមហិច្ឆតា គឺកតញ្ញូតាធរនេះមានកម្លាំងខ្លាំងមែនទែនបានជំរុញទឹកចិត្តរបស់កូនប្រុសរបស់កូនស្រីនឹងឲ្យធ្វើបុណ្យបានហ្នឹងហើយអញ្ចឹងយើងកុំខ្លាចណាបើណាយើងកុំខ្លាចរឿងប៉ុននឹងថាថាបើខ្លាចណាខ្លាចគ្រូខ្វះវិជ្ជាហើយបើខំខ្មាស់ភរិយាអត់កូនប្រើ មែនទេញោមបរានលោកថាអញ្ចឹងបើខ្មាស់គ្រូឥតវិជា បើខ្មាស់ភរិយាឥតកូនប្រើបើខ្មាស់ស្ដាច់ខ្វះយុសប្រសើរខ្វះការធ្វើ គឺគ្មានបនទេបុរាណលោកថាអញ្ចឹងណាញោមណាតែខ្មាស់គ្រូហើយអត់ហ៊ានសាក់សួរអត់ហ៊ាន ណាពេលគ្រូសាក់សួរអីចឹងទៅមិនហ៊ានក្លាហានលើកដៃឆ្លើយមិនហ៊ានសួរនៅ ចំណុចណា ដែលខ្លួនឯងមិនចេះទេ នៅតែខ្មាស់នៅតែអៀនគឺអត់បាន ចំណេះវិជ្ជាអត់បានការយល់ការចេះការដឹងអីទេមនុស្សហ្នឹងគឺល្ងងរហូតនឹងអត់បាន ចេះដឹងអីទេឲ្យតែខ្មាស់គ្រូណាញោមណាហើយតែបើសិនតែយើង ខ្មាស់ភរិយា អត់កូនប្រើហើយនេះអាត្មាមិនបាច់អធិប្បាយទេណាហ្នឹងហើយគិតខ្លួនឯងកន្លែងហ្នឹងនោះហើយដល់ទៅពេលខ្មាស់បរិជាខ្វះយុបសែហ្នឹងហើយយើងឃើញបរិជាយើងអត់ហ៊ានទៅគាល់យើងអត់ហ៊ានទៅណាចូលចិត្ត ក្រាបថ្វាយបង្គំទូលសំណេះសំណាលអីចេះតែក្រែងមុខក្រែងក្រោយ មួយជីវិតហ្នឹងសូម្បីតែជួបប្រភៈនៃវរាជាហ្នឹងហើយអញ្ចឹងកាលណាដែលយើងខ្មាស់វរាជា គឺខ្វះយុសវសើដល់ទៅពេលខ្មាស់ការធ្វើ គឺគ្មានបន់ទេអញ្ចឹងញាតិញោមពិតបរិស័ទថ្ងៃនេះ យើងអត់មានខ្មាស់ការធ្វើទេញោមហ៎ ណាកូនចៅប្រុសស្រីទាំងអស់អត់ខ្មាស់ការធ្វើទេហ៎ហ្នឹងហើយតែខ្មាស់អីទេម៉ែខ្ញុំម្ដាយខ្ញុំជីដូនខ្ញុំមីងខ្ញុំឪខ្ញុំហ្នឹងហើយបើថាអ្នកដតីទៅសំខ្មាស់តែនេះសាច់ឈាមខ្ញុំម្ដាយខ្ញុំម្ដាយធំខ្ញុំមីងខ្ញុំយាយខ្ញុំជីដូនខ្ញុំរឿងអីដែលខ្ញុំត្រូវខ្មាស់នោះហ្នឹងហើយទោះជាខ្ញុំលុយតិចតួចទោះជាខ្ញុំនឹងឯង មិនមានធនធានច្រើនដូចគេខ្ញុំអត់មានអីត្រូវខ្មាស់ទេខ្ញុំមានប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងមែនមែនទេញោមខ្ញុំមានប៉ុណ្ណាខ្ញុំធ្វើប៉ុណ្ណឹងអត់មានអីត្រូវខ្មាស់ទេអញ្ចឹងកាលណាដែលយើងធ្វើហើយបានបនហើយតែបើខ្មាស់អេអត់ហ៊ានធ្វើទេខ្មាស់គេណាអឺហើយមិនដឹងធ្វើធ្វើអីផងទេបើឯងពងក្រអញ្ចឹង ហើយចាំមានពេលណាបើក្រមកជីវិតរហូតមិនដែលតណាមានផងណ៎ឃើញទេធ្វើម៉េចយើងគ្រប់គ្រាន់ធ្វើម៉េចយើងនឹងសម្បូរទៅបើគ្រប់គ្នាមិនតាន់លឺអ្នកណាមួយពោលថាគ្រប់ផងនោះហ្នឹងហើយអញ្ចឹងចម្រើនពរញាតញោមពុតបរិស័ទឲ្យតែខ្មាស់ការធ្វើហើយគឺមិនបានបនទេដូចជាក្នុងថ្ងៃនេះយើងបានធ្វើបនជូនចំពោះលោកម្ដាយទាំងពីរដែលមានជនមាយុ រស់នៅសពថ្ងៃនឹងមានអ្នកបដាយស្ដនរាងអ្នកបដាយពៀលអ៊ីវនេះហ្នឹងហើយញាតិញោមពុតបរិស័ទឃើញវ័យគាត់ទេចាស់ចាស់ហើយនៅកូនចៅនៅសំគួរដល់ការគោរពប្រតិបត្តិចំពោះលោកហ្នឹងហើយហើយជាពិសេសកម្មវិធីប៉ុនថ្ងៃនឹងទៀតគឺ កម្មវិធីប៉ុនចម្រើនបជន ហ្នឹងហើយពាក្យថាចម្រើនបជនហ្នឹងគឺជាកម្មវិធីដែលធ្វើឡើងដើម្បីអបស្ទប់អាយុជីវិតសង្ខាររបស់លោកឲ្យបានរស់នៅយឺនយូរនឹងឲ្យលោកនឹងឯងគង់ជាមលប់ឲ្យលោកនឹងឯងស្នាក់អាស្រ័យនៅ ក្រន់នឹងកូនចៅប្រតិបត្តិកើតបនកើតសេរីកើតសួស្ដីនឹងក្រន់នឹងមើលកូនប្រុសក្រន់នឹងមើលកូនស្រីក្រន់នឹង នឹងទូនមានគ្រាន់គ្រាន់នឹងប្រាប់គ្រាន់នឹងជាចាស់ជាទុំដល់កូនប្រុសដល់កូនស្រីហ្នឹងហើយចឹងបានញាតិញោមទាំងអស់កុំមើលរំលងម៉ែកុំមើលរំលងអ្នកម្ដាយនឹងតាំងពីឪពុកយើងចែកឋានទៅ បន្សល់ទុកនៅអ្នកម្ដាយតស៊ូពុះពៀរាល់ឧបសគ្គ ក្នុងការចិញ្ចឹមមើលថែកូនរ៉ាប់រងការងារប្រុសរ៉ាប់រងការងារស្រីដើរតួនាទីជាឪពុកផងដើរតួនាទីជាម្ដាយផងនឹងការងារក្នុងក្រៅស្រាលធ្ងន់រែកពុនលីសែងក៏គាត់ប្រឹងប្រែងតែម្នាក់ឯងមានពាក្យបុរាណមួយលោកបានពោលថា ពេលដែលកូនកើតមកម៉ែសប្បាយ ទោះអត់ប្រាក់ចាយមិនមិនចេញស្ដី កាប់កោះលីសែងប្រឹងរែកដីលំបាក់ម្ដីក្ដីឥតមានធ្ងោមានគេសួរថាខំអ្វីម្លេះថ្ងៃក្តៅសឹងឆេះមិនចេះចាញ់ម៉ែតបព្រោះកូនសំឡាញ់កិតកាញ់រកប្រាក់មិនចង់លហែធ្វើម្ដេចកូនខ្ញុំកំព្រាឪតាំងតែពីនៅក្នុងពោះម៉ែ ខ្ញុំប្រឹងចិញ្ចឹមបីបាច់ថែរហូតតរតែឥឡូវនេះឥឡូវកូនខ្ញុំពេញក្រមុំកំឡោះរូបរាងស្រស់បោះមិនសង្កេះខ្ញុំបានទិញម៉ូតូកង់ឲ្យកូនជិះខ្ញុំរិះកំណាញ់តែមាត់ឯងអានេះគឺញាតញោមពុតបរិស័ទស្ដាប់ហើយពិចារណាមើលមើលថា ពេលដែលកូនកើតមកម្ដាយសប្បាយចិត្តណាស់ ម្ដាយរំភើបចិត្តណាស់ក្រំតែកូនកើតមកមានដៃមានរូបមានរាងសាច់ថតតលុកតលុនកូនមានកាយវិការកូនចេះសើចកូនចេះលេងហ្នឹងហើយកូនចេះនិយាយស្ដី កូនចេះទទួលទានមានសុខភាពល្អម្ដាយគឺសบายចិត្តរកអ្វីប្រៀបផ្ទឹមពំបាន ពីព្រោះកូននឹងឯងគឺ ប្រៀបដូចជាកែវភ្នែករឿងម៉ែឪនេះ ពេលដែលកូនបដិសន្ធិមកនៅក្នុងផ្ទៃគឺម្ដាយសบายចិត្តព្រោះកូននឹងឯងប្រៀបដូចជាកែវភ្នែកប្រៀបដូចជាថ្លើមប្រមាត់បេះដូងរបស់ម៉ែតែរោគអ្នកណាឲ្យមានគុណតម្លៃស្មើទៅនឹងទឹកចិត្តរបស់ម៉ែ រកអ្នកណាឲ្យស្មើទៅនឹងតម្លៃគុណទឹកចិត្តរបស់ឪពុកយើងហ្នឹងហើយចឹងហើយបានបុរាណលោកបានពោលថាម៉ែឪមានគុណគុណមានទម្ងន់ធ្ងន់ដោយប្រតិពីគ្មានអ្វីនឹងសងគុណលោកទាំងពីរមាសប៉ុនគិរី ថ្លៃពុំស្មើហងអញ្ចឹងគុណរបស់លោកនេះមានច្រើន ក្រាស់ក្រៃណាស់រហូតកណនីមិនអស់អរប់ប្រមាណមិនបានរកអ្វីមកវាស់យកអ្វីមកថ្លឹងថ្លែងអំពីទំហំនៃគុណរបស់លោក ដែលមានចំពោះកូននឹងអត់មានទេអញ្ចឹងគុណគឺសេចក្តីល្អនេះញាតិញោមពុតបរិស័ទកូនប្រុសកូនស្រីទាំងអស់ យើងគ្រាន់តែត្រឹមតែគិតថាគុណគឺការផ្ដល់កំណើតនេះ គឺវាអស្ចារ្យណាស់ហើយបើគុណគឺការផ្ដល់កំណើតបើអត់មានលោកទាំងពីរញោមបន្ថយមីក្រូបន្តិចញោមមិនដឹងមីក្រូបរោះអស់តោះឥឡូវក៏ចម្លើងខ្លាំងទៀតញោមលឺសូរងើងើងណាញោមណាញោមបន្ថយសំឡេងបន្តិចទៅញោមណាអូ កាលណាដែលអាត្មានិយាយខ្លាំងវាវាងើហ្នឹងហើយប៉ុណ្ណឹងប៉ុណ្ណឹងចាប់ប៉ុណ្ណឹងចាប់អរគុណច្រើនហ្នឹងហើយអញ្ចឹងបើអត់មានលោកទាំងពីរក៏យើងមិនអាចបានកើតមកក្នុងលោកសន្និវាសនេះបានឡើយហើយក៏មិនអាចបានឃើញពិភពលោកដ៏ស្រស់មិនបានឃើញនៅពិភពលោក មិនបានឃើញអ្វីអ្វីហើយថែមទាំង ជីវិតនេះសោតទៀតក៏យើងមិនមានប្រកបដោយសពថ្ងៃនេះដែរគួរសោចិត្តអាណិតម៉ែអស់9ខែម៉ែពកតីសូត្រង់ចាញ់កញលហិតលហៃអាស្រ័យបុតងារផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លំបាក់ម្ដេចមិញឥតបែកគិតតន្ទឹងឲ្យតែខែមកចិត្តចិត្តពិតចង់ឃើញបុតពិសី ពេលឆ្លងទន្លេម៉ែឈឺណាស់ឈើក្រៃឈើក្រាស់ហូរឧបមីស្ទើផត់ជីវិតចាក់លោកីវិស័យមច្ចរេកមករងចាំបើម៉ែបានឆ្លងផុតវាលធំម៉ែស្ដាប់កូនយំម៉ែចំណាំសំឡេងកូនតូច ដូចបណ្ដាំផ្សះផ្សាំទ្រុងម៉ែឲ្យលហែពិតម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នម បំពេ3បំឡងប្រណិត ឆ្លងកាត់ដំណក់នៃលោហិតផ្ដិតដោយអរាដ៏ថ្លាស្អាតនឹងញាតញោមយើងគិតពិចារណាមើលថាពេលដែលម្ដាយពបតី9ខែ10ថ្ងៃ តែវាលំបាកយ៉ាងណា ក្នុងការស៊ូទ្រាំពេលដែលកូននៅក្នុងផ្ទៃនេះតើគាត់នឹងឯងគិតគូរ តែម៉ែនឹងឯងត្រូវបារម្ភតែម៉ែនឹងឯងត្រូវព្រួយពេលដែលកូននៅក្នុងផ្ទៃនោះតើមានកូនណា ខ្លះបានដឹងអំពីទុកលំបាកនេះ កាលពីនៅវ័យក្រមុំរស់នៅសុខស្រួលធ្លាប់សោចធ្លាប់សប្បាយធ្លាប់ក្អាក់ក្អាយរំច្រៀងរត់លេងដំណើរកំសាន្តរែកពុនលីសែង និងការទទួលទានផ្សេងផ្សេងមិនបានគិតគូរទុកដាក់តែពេលដែលគាត់មានកូនមកចោះចាប់បដិសន្ធិនៅ ក្នុងផ្ទៃរបស់គាត់គ្រាន់តែដឹងថាកូនមកមកចាប់បដិសន្ធិក្នុងផ្ទៃរបស់លោកលហិតលហៃក្អួតចង្អោវិលមក សុខភាពទាំងឯងត្រូវប្រែប្រួលត្រូវផ្លាស់ប្ដូរលំបាកទ្រាំទាំងការហូបចុកត្រូវតែប្រុងប្រយ័ត្នបំផុតព្រោះតែកូននៅក្នុងផ្ទៃមិនហ៊ានបរិភោគប្រៃខ្លាំងមិនហ៊ានបរិភោគហិលខ្លាំងមិនហ៊ានបរិភោគក្តៅខ្លាំងមិនហ៊ានបរិភោគល្វីងខ្លាំង តែទាំងអស់នេះក៏ព្រោះនរណា គឺព្រោះបត្រាបត្រី ដែលចុះចាប់បរិសន្ធិក្នុងផ្ទៃរបស់លោកមិនហ៊ានអោនចុះខ្លាំងមិនហ៊ានឈោងចាប់ខ្លាំងមិនហ៊ានស្រវាលើកលីសែងមិនហ៊ានលវះលវែងដើររហ័សរហួនបំលាស់ទីដោយប្រុងប្រយ័ត្នទាំងការអង្គុយចុះទាំងការក្រោកឈរទាំងការប្រះខ្លួនដេក ទាំងការប្រឹងប្រែងក្រោកឡើង មានអេរិយាបត់ទាំង4នេះឯងគឺ ប្រុងប្រយ័ត្នជានិច្ចព្រោះតែកូននៅក្នុងផ្ទៃគឺប្រុងប្រែងប្រុងប្រយ័ត្នទាំងអស់ទាំងយប់ទាំងថ្ងៃ9ខែ10ថ្ងៃម៉ែធ្វើយ៉ាងដូចឆ្លោះគ្រប់គ្រប់កូនទាំងអស់ហ្នឹងហើយចឹងតាកូនចៅប្រុសស្រីទាំងអស់ មានបានរលឹកនឹកឃើញនៅចំណុចនេះទេថាតើរវាង ក្នុងចន្លោះ9ខែ10ថ្ងៃនេះអ្នកណានឹងអាចស៊ូទ្រាំដូចលោកម្ដាយបាន រហូតដល់9ខែ10ថ្ងៃជាថ្ងៃដែលកូនត្រូវប្រសូតចាក់អូតូនៃមេត្តាគឺ ជាថ្ងៃដែលម្ដាយ ត្រូវបដូរផ្ដាច់ សងនៃការស្លាប់រស់នៅកណ្ដាលវាលវត្តសង្សារជលសាគឺការឆ្លងទន្លេ ការឆ្លងទន្លេ ប្រសិនណាបាអាកាសធាតុមានខ្យល់បោកបក់ឬក៏មាន គ្រោះភ័យអន្តរាយណាមួយ ត្រូវបង្កឲ្យទូកលិចឬក៏ត្រូវខ្យល់បោកបក់បន្សាត់លិចអ្នកដំណើរនៅលើ ទូកនោះ បើពុំមានអ្វីសម្រាប់តោងបើមិនមានអ្វីសម្រាប់ ទុកខ្លួនទេនោះនឹងអាចលិចចុះស្លាប់នៅ ក្នុងកណ្ដាលនៃជលសាយ៉ាងណាមិញពេលដែលឆ្លងទន្លេគឺការប្រសូតបត់នេះប្រសិនបើមិនមានបនមិនមានភពសំណាងទេម្ដាយត្រូវស្លាប់នៅក្នុងរវាងនៃថ្ងៃឆ្លងទន្លេបត់នោះក៏សឹងនឹងមានដែរបើភពសំណាងរបស់កូនមាន កូនក៏ត្រូវរស់តែ ប្រសិនណាបើគ្មានបនសំណាងទេត្រូវស្លាប់ទាំងម្ដាយត្រូវស្លាប់ទាំងកូនក៏សឹងនឹងមានដែរត្រង់នេះឯងដែលយើងមានបានពិចារណាប្រទេសថា ពេលដែលឆ្លងទន្លេ គឺជាថ្ងៃដែលលោក ម្ដាយនឹងឯងត្រូវបដូរផ្ដាច់តស៊ូជាមួយនឹងកូន តស៊ូជាមួយនឹងបុត្រអ្វីដែល សង្ឃឹមគឺគាត់ប្រាថ្នាចង់ឃើញមុខបុតរបស់លោកនឹងឯក្រាន់តែលឺសំឡេងបុតចាក់អូតូម៉ូងាឈាមហូរដូចជាស្ទឹងក៏គាត់មិនបានតក់ស្លុតឈាមហូរខ្សោះអស់ពីដួងប្រាណអត់ទៅឈាមហូរខ្សោះអំពីប្រាណតែគាត់មិនបានតក់ស្លុតទេតែអ្វីដែលគាត់ព្រួយបារម្ភគឺគាត់ ខ្លាចកូនគាត់នឹងឯងមិនមានសវត្ថភាព មែនទេញាតិញោមនឹងខ្លាចកូនគាត់មិនមានសវត្ថភាពត្រឹមតែឮសំឡេងកូនងាចាអូតូភ្លាមគាត់សบายចិត្តរហូតដល់ស្លុតសន្លប់ ក្នុងពេលនោះក៏សឹងនឹងមានដែរមែនមិនមែនទេញាតិញោមតើនេះអាចរាប់បានថា ជាទឹកចិត្តរបស់ព្រះ គឺទឹកចិត្តអាហុណ័យបុគ្គលរបស់យើង គឺជាទឹកចិត្តនៃទេវតារបស់កូន ប្រុសរបស់កូនស្រីនឹងហើយបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រកាសសម្ដែងថាមេត្តាបិតាគឺជាព្រះរស់និងមេត្តាបិតាគឺជាព្រះព្រំរបស់កូនគាត់មានមេត្តាការរាប់អានកូនតាំងពីក្នុងផ្ទៃ មានករណាគឺការអាណិតបុតតាំងពីនៅក្នុងទេ មានមុទិតាទូទុនរំពឹងរងចាំថ្ងៃដែលកូនប្រសូតមាននៅឧបេខា គឺមានអារម្មណ៍ស្មើគ្នាទាំងអស់គ្រប់គ្រប់បុតគ្រប់គ្រប់កូនដូចដូចគ្នាទាំងអស់នេះហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គដាក់ងារដាក់ឈ្មោះថា គឺជាព្រះព្រំរបស់កូនប្រុសស្រី ពេលដែលកូនចាក់ផ្ទៃមកហើយ នឹងត្រូវបំបៅដោះកូនចិញ្ចឹមឲ្យធំឲ្យលូតឲ្យលាស់ឲ្យធំធាត់នៅសារពាង្គកាយមិនតែប៉ុណ្ណោះគាត់ដើរតួគឺជាគ្រូជាអាចារ្យបង្ហាត់បង្រៀនបត់កូនប្រុសស្រីឲ្យចេះនិយាយឲ្យចេះពោលពាក្យនឹងចាស់បាទអរគុណហៅម៉ាក់ហៅប៉ាហៅយាយហៅតាហៅបងហៅប្អូនឲ្យចេះបរិភោគឲ្យចេះសោចឲ្យចេះរំឲ្យចេះច្រៀងងោតទឹក និងបង្រៀនឲ្យចេះស្លៀកពាក់ហោហែមិនតែប៉ុណ្ណោះសោតការព្រួយបារម្ភទន្ទឹង នៅ ពេលអនាគតខ្លាចកូនមិនល្អខ្លាចកូននឹងមិនប្រសើរខ្លាចកូនមិនចេះខ្លាចកូននឹងល្ងងរស់នៅមិនស្របទៅនឹងសង្គមខាងក្រៅខ្លាចកូននឹងឯងគ្មានចំណេះចេះដឹងបានរុញបញ្ជូនកូនឲ្យទៅរៀនជាមួយនឹងអាចារ្យខាងក្រៅ ម៉ែឪប៉ុណ្ណេះចេះតែចាស់ប្រកាសណាស់ច្បាស់ជាប្រត់ខត់មិនបាន កូនត្រូវនាំវិជាមកដាក់ប្រាននោះកូននឹងបាន នៅសុខសេរីនាពេលថ្ងៃអនាគតហ្នឹងហើយអញ្ចឹងគាត់ព្រួយបារម្ភថាគាត់មិនអាចរស់នៅជាមួយកូនរហូតទៅទេគាត់មិនអាចតាមថែកូនមិនអាចតាម មើលការខុសត្រូវជាមួយ នឹងកូនរហូតនោះទៅទេ គឺមាន តែផ្ដល់ឲ្យកូន មានចំណេះវិជ្ជា មានអនាគតល្អពេលដែលកូនមានចំណេះវិជ្ជាលមៈលមមមិនអស់ចិត្តទេរញច្រានឲ្យកូនរៀនបានឋានៈខ្ពស់លុះជាអស់នៅលុយនៅកប្រាក់សន្សំ អស់ទាំងកេរមរតកពីដូនពីតាលក់ទាំងដីស្រែចំការគោក្របីដំរីសា កែនប្រមល់យកមកលក់ដូចចំណេះវិជាឲ្យកូនហ្នឹងយើងមើលថាទំហំនៃទឹកចិត្តរបស់លោកអ្នកដ៏មានគុណនេះតើមាននរណាបានគិតដូចជាលោក ម្ដាយរបស់យើង ដូចជាលោកឪពុករបស់យើងតែរកគ្មានទេ ត្រង់នេះឯងគឺកូនចៅប្រុសស្រីនឹងឯងពេលដែល បានរៀនចេះដឹងមានការងារល្អហើយ ត្រូវគិតគូរដល់លោកវិញត្រូវមានកតបកិច្ចក្នុងការតបស្នងលោកវិញ ពេលដែលកូននឹងឯងរៀនចប់ មានចំណេះវិជ្ជា មានការងារល្អមានវ័យធំធាត់កំឡោះក្រមុំលមមនឹងមានប្តីមានប្រពន្ធចាត់ចែងឲ្យកូននឹងឯងមាន គូស្វាមីភរិយា ទៅតាម ប្រពៃណីក្បួនច្បាប់ពីដូនតា រៀបអាពាហ៍ពិពាហ៍មង្គលការឲ្យហើយក៏ចាត់ចែងការនៅត្រប់នៅសម្បត្តិទៅតាមសម័យកាលឲ្យកូនតទៅទៀតយើងមើលតើលោកឪពុកនិងអ្នកម្ដាយមានគុណប្រពន្ធណាទៅលើកូនប្រុសទៅលើកូនស្រីត្រង់នេះហើយដែលយើងបានដឹង ត្រង់នេះហើយដែលយើងបានយល់នេះ បានប្រកាសនៅគុណរបស់លោកថ្ងៃនេះហើយធ្វើបុណ្យចម្រើនបជនជូនចំពោះមេត្តាបិតារបស់យើងឥឡូវនេះគាត់នៅរស់ឥឡូវនេះគាត់នៅមានជីវិត នៅមើលឃើញ នៅទទួលបាននៅត្រេកអរបាន វាជាការកប្រសើរណាស់ដែលកូនមិនតាន់ហួសពេលហើយមានព្រះរស់នៅ ជាមួយយើង ហើយយើងអាចធ្វើសេចក្តីល្អតបស្នងទៅលោកវិញនេះណាញាតិញោមណានឹងហើយគុណគឺសេចក្តីល្អដែលលោកមាន ចំពោះយើងហើយយើងនឹងឯងត្រូវធ្វើសេចក្តីល្អនោះតបស្នងជូនទៅលោកវិញ បានត្រឹមតែតបស្នង តែយើងមិនអាច សងរួច តែយើងត្រូវតបឲ្យសមនឹងទឹកចិត្តរបស់លោក ដែលលោកកំពុងតែមើលឃើញដែលបុរាណលោកបានពោលថា ធ្វើបន់ឲ្យតនខែភ្លឺកំចាំកត់ឈឺលុះមរណាទៅនាំបងប្អូនមកវេដាដល់គុណរូបាអាត្មាគាត់ដល់ពេលស្លាប់ហើយ បាននឹកដល់គាត់យកធៀបដាក់វត្តឲ្យគាត់ស្ដាប់ធម៌មិនជាការគាត់ប្រសើរឡើយណាញាតិញោមណាឥឡូវនេះយើងកំពុងតែធ្វើបន់ខែភ្លឺផង យើងធ្វើបន់ខែលងិតផងធ្វើបន់ខែភ្លឺគឺលោកអ្នកម្ដាយទាំងពីររូបកំពុង តែមានជីវិតធ្វើបន់ខែលងិតឧទ្ទិសបន់កុសលដល់លោកឪពុកហ្នឹងហើយ ឥឡូវយើងនិយាយអំពីរឿងខែភ្លឺនេះ ណាយើងនិយាយអំពីខែភ្លឺនេះគឺជាការធ្វើបន់បច្ច័យ4ចម្រើនបជនជូនចំពោះមេដានិងបៃតាបតែពេលនេះ ដែលមាន ប្រសង់សម្ដែងពធទេសនារៀបពិធីការក្រុងពលី បងប្អូនមូលមីជួបជុំជាភ្ញៀវកត្តយុសនេះក្រំតែជាពិធី នេះគ្រាន់តែ ជាគ្រឿងប្រពអមតែប៉ុណ្ណោះហ្នឹងហើយចឹងញាតិញោមពុទ្ធបរិស័ទយើងទាំងអស់គ្នា ត្រូវគិតថា បើយើងចង់តបស្នងគាត់យើងចង់ប្រតិបត្តិគាត់មិនមែនចេះប្រតិបត្តិនៅ មុខកាមេរ៉ាលោកអាចារ្យដឹកនាំទេណាញាតិញោមណា ណាកូនប្រុសកូនស្រីទាំងអស់គ្នាត្រូវស្ដាប់ត្រូវជ្រាបកន្លែងហ្នឹងណែមានប្រសង់សំដែងពធទេសនារៀបពិធីការក្រុងពលីបងប្អូនមូលមីមានទាំងរោងផងនេះវាក្រំតែជាការចាត់ចែងអមតែប៉ុណ្ណោះតែគោរពប្រតិបត្តិតបស្នងចំពោះមេត្តានិងបិតាដោយពិតប្រកបគឺប្រតិបត្តិជារៀងរាល់ថ្ងៃ ណាញាតិញោមណា ប្រតិបត្តិជារៀងរាល់ថ្ងៃដោយបច្ច័យទាំងឡាយ4គាត់មានសម្លៀកបំពាក់ថ្មីថ្មីទេគាត់មានសម្លៀកបំពាក់ប្រើប្រាស់ផ្លាស់ប្ដូរគ្រប់គ្រាន់ទេគាត់មានអាហារហូបចុកគ្រប់គ្រាន់ដែរទេ គាត់មានទីចម្រោកស្នាក់អាស្រ័យសំរុំទេពេលគាត់ឈឺហ្នឹងតែយើង បានយកចិត្តទុកដាក់មានទុកលុយទុកកាក់ទិញថ្នាំទិញសកូវជូនគាត់ដែរឬទេនេះបានជាការប្រតិបត្តិលោកដ៏សំគួរអត់ចាំបាច់មានរោងក៏បាន ដែរតែការធ្វើនេះ វាល្អហើយបានជួបជុំញាតិមិត្តចិត្តខាងបងប្អូន មិត្តភក្តិមរៈខ្លៅដែលម៉ែបានប្រត់បានប្រាស់បានឃ្លាតឆ្ងាយតាំងពីសម័យពតឥឡូវបានជួបជុំគ្នានៅថ្ងៃដែលកូនគេធ្វើបន់ឲ្យនេះសប្បាយ រាយរីករាយអើងកងវាសំរុំហើយ តែកុំឲ្យចេះប្រតិបត្តិតែថ្ងៃនឹងណាញោមណាហ្នឹងហើយកុំចេះប្រតិបត្តិថ្ងៃហ្នឹងហូតដណ្ដើមគ្នាដុសក្អែលដណ្ដើមគ្នាកក់សាប៊ូដណ្ដើមគ្នាស្រោចទឹកអីនោះអត់តាន់ល្អទេថាវាល្អដែរតែ នេះគ្រាន់តែល្អមកផ្លែតតែចប់ពីហ្នឹងហើយគឺល្អរាល់ថ្ងៃណាញោមណាមិនចាំបាច់តតលំតួឯងតាំងពីខ្លោងទ្វារផ្ទះឲ្យមកអីបាច់ទេ ត្រឹមតែព្រលឹមឡើងលវះលវែងបើមិនបានរាល់ថ្ងៃទេ3 4 10ថ្ងៃមកម្ដងក៏បានដែរតែមកក៏មកដៃតទេមានមកកញ្ចប់ខ្ចប់បបក៏បានកាទៀវក៏បានដែរឬក៏ដាំបាយពីផ្ទះមកក៏បានដែរកុំឲ្យតែមកដៃតទេហើយសួរម៉ែអើយមានបាយកអត់តែប៉ុណ្្នឹងទៅបានហើយណាយមណាកុំឲ្យតែមកដៃតទេហើយសួររបាយកបាយកដាំងណា ហើយញាតិញោមពុតបរិស័ទហ្នឹងឯងចឹងដល់កុំឲ្យតែលោកអាចារ្យថាកូនទាំងអស់គ្នាណាដល់ម៉ោងដល់វេលាវ័នទាថ្វាយអង្គមមេត្តាបៃតាហើយចូលមកណាលោកអាចារ្យហៅមកហោឲ្យថ្វាយអង្គម3ដងថ្វាយអង្គម3ដងនឹងតែកូនខ្លះទ្រង់រៀងសវឹងតិចទៅឡើង6អីចឹងទៅណាប្រមាណក៏ប្រមាណទៅអត់ថ្វាយអង្គមណាញោមណាហ្នឹងហើយដល់ទៅពេលលោកអាចារ្យថាហ្នឹងហើយអឲ្យជូនទៅជូនសម្លៀកបំពាក់ជូន អាលោកអាចារ្យស្រោចទឹកទៅស្រោចទឹកទៅអញ្ចឹងគឺ ថាកិច្ចការទាំងអស់អត់មានផុសចេញពីចិត្តទេគឺក្បួនពិធីលោកអាចារ្យដឹកនាំឲ្យទាំងអស់ណាញោមណាជួនកាលទៀតថ្វាយអង្គមជូតរបស់របស់អត់តន់កើតទៀតចាំអ្នកកាមេរ៉ាមកសិន ហ្នឹងហើយចាំអ្នកកាមេរ៉ាធ្វើបនជូនម៉ែឪម្ដងហ្នឹងឯងឲ្យមាន រូបថតអនុសាវរីយ៍គេសម្ដែងនិយាយថាសម្ដែងសមអូយសមប្រហោះតាម Facebook ថ្ងៃនេះធ្វើបនជូនអ្នកម្ដាយទាំងពីររូបនឹងសូមនឹងញាតិមិត្តនៅក្នុង Facebook នឹងអនុមោទនាបនស្មើស្មើគ្នាផងរួចជ្រឹងចំយ៉ាអឺសិតអីណាហ្នឹងហើយតើតា ចែកប៉ុនណាញោមណាថាសំដែងនេះនឹងសំដែងទេតែអាត្មាមិនមែនថាបងប្អូនជាងនេះទេអាត្មាថាបងប្អូននោះស្រុកយៈអស់ហ្នឹងហើយស្រុកយៈអស់មកមិនមែនស្រុកនេះទេអាត្មាមិនដែលទៅស្រុកយៈផងចេះថាទៅកុំថាអ្នកស្រុកនេះណោះហ្នឹងហើយអញ្ចឹងនេះមិនមែនឲ្យល្អល្អតែថ្ងៃ នឹងទេត្រូវល្អរាល់ថ្ងៃ មើលម៉ែមើលឪយើងខ្វះអី នឹងគួរតែសង្កេតពិនិត្យមើលគាត់នឹងឲ្យមែនតែណាប៉ុណ្ណានឹងហើយគាត់មានសម្លៀកបំពាក់ឬក៏គ្មានទេយើងមើលទៅតែគាត់មានអាហារហូបចុកគ្រប់គ្រាន់ក៏មើលទៅតែគាត់មានទីស្នាក់អាស្រ័យកន្លែងស្នាក់នៅផ្ទះសម្បែងរបស់គាត់នឹងយើងអាសាអើតផងក្រែងលោវាលិចវាធ្លុះវាធ្លាយនឹងហើយក៏ត្រូវការឲ្យកូននឹងឲ្យមកប្រក់មកព្រំដើម្បីបាំងថ្ងៃប្រក់ភ្លៀងនឹងហើយក្រៃលោពេលដែលគាត់ឈឺគាត់ នឹងលំបាកយប់ប្រលប់អីហ្នឹងកូនចៅប្រុសស្រីមកកំដរគាត់ចាំរៀងយប់ជ្រៅបន្តិចចាំត្រឡប់ទៅវិញទុកកូនមួយកូនពីរឬក៏ចៅមួយចៅពីរអីដាក់វេនគ្នាដេកកំដរយាយណាប៉ុណ្ណាដាក់កំដរយាយស្ដាប់ដំណឹងពីសុខភាពរបស់លោកហ្នឹងហើយនេះទៅជាការកបប្រសើរទៅជាការគួរបំផុតចំពោះយើងដែលជាកូននឹងមានបំណងក្នុងការតបស្នងជូនអ្នកម្ដាយនោះ ហ្នឹងហើយគឺត្រូវឲ្យល្អយ៉ាងដូច្នោះហ្នឹងហើយកុំចាំដល់ទៅពេលហួសពេលតាហើយនឹងពេលដែលឪពុកម្ដាយនៅរស់ពេលដែលឪពុកម្ដាយនៅមានជីវិតនឹងធ្វើមិនដឹងធ្វើមិនលឺហាក់បីដូចជាល្ងិតសូនសុងនឹងมันមានបញ្ញាมันមានស្មារតីគិតទៅដល់លោកអីទេនឹងតែដល់ទៅពេលកាត់ឈឺនឹងឯងដៃនៅនឹងសរោមចំោះជាប់នឹងអឺ អុកស៊ីសែនហើយនឹងបានឯងទៅនាំគ្នាយំកក្រិចកគ្រុកអែស្ទាបដៃស្ទាបជើងយកលុយយកកាក់មកញុកនឹងកប៉ៅដាក់នឹងដៃមកទៅហូយំម៉ែអើយម៉ែកូនមកមើលម៉ែហើយម៉ែអើយមើលមើលកូនមើលស្គាល់កូនអត់ទេស្គាល់អីគាត់តែបើកភ្នែកបើកមិនចង់រួយផងម៉ែអើយកូនយកលុយមកហើយម៉ែ ម៉ែឯងមើលនេះនេះកូនយកលុយមកច្រើនដាក់នៅបាតដៃគាត់ដាក់អ្វីទៅបើគាត់កម្រើកដៃជើងអត់ទាំងដឹងអ្វីថាជាអ្វីផង មែនទេញោមមែនទេនឹងបើអត់បានណាសំរុំអីទេនៅពេលហ្នឹងនោះហៅថាម៉ែក៏គាត់មិនបាន លឺហៅថាឪក៏គាត់មិនបានជ្រាបនឹងត្រង់ហ្នឹងកូនចៅប្រុសស្រីណារំបីនឹកឲ្យមែនតែន នឹងត្រូវគិតឲ្យឃើញថាពេលដែលគាត់នៅរស់កុំឲ្យហួសពេលត្រូវប្រតិបត្តិលោកឲ្យបានសមរម្យណែម៉ែឪនៅរស់អ្នករវាសសន្សំបំជូនមហូបចំណីកប់ជូនគូរូបអ្នកមានគុណជូនគាត់ពិសាមុនអ្នកបានបុណ្យជាប្រកាសសម្ពុតអាវស្លៀកពាក់បើ ប្រឡាក់បោកហាលបាត់ ប្រព្រឹត្តល្អមកចត់នេះជីវ័តកូនប្រុសស្រី ហ្នឹងវត្តប្រតិបត្តិរបស់ម៉ាក់របស់កូនប្រុសរបស់ កូនស្រីហ្នឹងគឺត្រូវបំរើគាត់អញ្ចឹងយើងគិតពិចារណាមើលទៅវាមិនមែនអត់គុណវាមិនមែនអត់ផលទេហ្នឹងហើយយើងយើងគិតមើលថា យើងថែតមគាត់ប៉ុណ្ណឹងមិនតន់ស្មើដែលគាត់ថែតមកូនប្រុសកូនស្រី6 7 8នាក់ហ្នឹងទេមែនទេកូន1កូន2កូន3ម៉ែត្រូវ ចំណាយតាំងពីរបស់របរណែរបស់ ណាដូចជារបស់សម្លៀកបំពាក់ផ្សេងផ្សេងនេះកូនមួយកូនពីរកូនបីតម្រុំមកពេញវ័យឬក៏មានប្តីប្រពន្ធណាគាត់ត្រូវចំណាយថវិកាមិនតិចខោអាវមិនតិចកាផ្លេទេដែលចំណាយទៅលើកូនប្រុសកូនស្រី កូនតាមម្នាក់អស់តាម100កាផ្លេយើងគិតថាភាកតិចបំផុតហើយចោះកូន7នាក់អស់ប្រមាណកាផ្លេញោមមកអស់700កាផ្លេតែវាអាចលើសនឹងផងមែនទេហ្នឹងហើយចោះយើងមើលសម្ភារៈសិក្សាកូនមួយកូនពីររហូតដល់កូន10 10នាក់8នាក់9នាក់រហូតទៅដល់កូនខ្លះលើសពីនឹងផងទៅទៀតណោះនឹងឲ្យសំភារៈសិក្សានឹងអស់ប្រមាណអាហារហូបចុកឆ្ងាញ់ឆ្ងាញ់ពេលខ្លះឲ្យកូនហូបឆ្ងាញ់ឲ្យកូនបរិភោគឆ្ងាញ់គាត់សុខចិត្តអំបិលប្រហុកយ៉ាងម៉េចយ៉ាងណា តែគាត់សុខចិត្តគិតដល់កូនឲ្យកូនគាត់បានស៊ីចុកឆ្ងាញ់ឆ្ងាញ់ណោះញោមណោះ ហ្នឹងហើយនិយាយពីម៉ែវិញឲ្យតែបានហូបឆ្ងាញ់នឹកដល់កូនហើយកូនដល់ពេលនឹកដល់ពេលបានអាហារឆ្ងាញ់នឹកដល់មិត្តភក្តិវាឯណោះហ្នឹងហើយម៉ែឪពេលបានហូបឆ្ងាញ់នឹកដល់កូនតែមើលលោកអាចារ្យធ្វើអាចារ្យក្រុងពលីសម្លឹងមើលអាចេកណា ដែលនៅស្រស់ស្រស់មើលផ្លែឈើណា ត្រង់ល្អល្អនឹកឃើញដល់ចៅនឹកឃើញដល់កូនផ្ទះហោះហ្នឹងហើយអាហ្នឹងនឹកឃើញអញ្ចឹងអាហ្នឹងហើយម៉ែក៏អញ្ចឹងដែរបើថាមកប៉ុនគេអញ្ចឹងផងត្រៀមអា ហង់ទ្រង់ក្រាស់តិចមកហើយហ្នឹងហើយបើថាភ្លក់ទៅទ្រង់ឆ្ងាញ់វិចតែបើថាអត់ឆ្ងាញ់ទេអត់វិចទេណាញោមណាហ្នឹងហើយតែមកជាពិសេសមកប៉ុនថ្ងៃហ្នឹងមកប៉ុនយាយអឺមកប៉ុនយាយអ៊ីវមកប៉ុនយាយរនថ្ងៃហ្នឹងហ្នឹងហើយមកថ្ងៃហ្នឹងតែភ្លក់បបរទ្រង់ឆ្ងាញ់អេដាក់ផ្ញើកូនអញមកស្បោងហ្នឹងណា ហ្នឹងហើយដាក់មកស្បោងទៅនឹងព្រោះអីអាហ្នឹងព្រោះតែចង់ឲ្យកូនឆ្ងាញ់ដែរកុំឆ្ងាញ់ម្នាក់ឯងណោះណែបបគេឆ្ងាញ់បបគេសិតតែសាច់អញយកឲ្យកូនអញដែរសិនអ្នកខ្លះទៅទៀតណោះអត់បានដាក់ស្បោងមកដាក់តលុយរំធូកអត់មានអីខ្ចប់លេងឆ្នាំងម្ចាស់ប៉ុនដែលគេជួលមកហ្នឹងណាញោមហ្នឹងហើយដាក់ទៅ នឹងដាក់ទៅផ្ញើកូន3 4ថ្ងៃបានកលេចឃើញអញថ្ងៃបុណ្យយាយអ៊ីវណាឯងផ្លិចយកឆ្នាំងគេមកមិនបានយកឲ្យគេវិញបើផ្លិចទៅបើយកឲ្យគេវិញដឹកខ្មាស់ថាអេយាយនេះមិនយករបបយកទាំងឆ្នាំងឯងទៀតខ្លាចគេបន្ទោសអត់ហ៊ានយកឲ្យគេវិញស៊ីដាច់បដ ாய் ហ្នឹងឯងហ្នឹងមកមកពីអីអានោះថាមកទៅពិនិត្យកូនយករបស់គេទាំងមិនដឹងខ្លួនណាញោមណា ហ្នឹងហើយហ្នឹងហើយម៉ែឪពេលដែលបានឆ្ងាញ់នឹកដល់កូនណែដែលនិយាយពីផ្ទះសំបែងក៏ដូចគ្នាដែរក៏សុខចិត្តរស់នៅ លក្ខិលក្ខៈចម្រោកដូចជាខ្ទមមន់ខ្ទមទាត្រង់មន់ត្រង់គោតែពេលដែលកូនពេញរូបពេញរាងម៉ែឯនេះសុខចិត្តលក់ដីលក់ស្រែលក់គេលក់កលក់គោលក់របស់របរអស់ហើយឬក៏ឈានទៅដល់ខ្ចីលុយធនាគារមកធ្វើផ្ទះធ្វើសំបែងឲ្យបានសមរម្យខ្លាយកូន ពីមានមិត្តភ័ក្ដិមកលេងផ្ទះមានមិត្តភ័ក្ដិតូចមិត្តភ័ក្ដិធំអ្នកចេះអ្នកដឹងអ្នកមានមុខអ្នកមានមាត់ចូលមកដល់ផ្ទះគាត់ហើយខ្លាចកូននឹងឯងខ្មាស់គេរឿងផ្ទះទៅទៀតគាត់សុខចិត្តធ្វើផ្ទះនឹងឲ្យធំឲ្យស័កសមរម្យដើម្បីលើកមុខលើកមាត់របស់កូន មែនទេញោមមែនទេ ហ្នឹងហើយអញ្ចឹងញាតិញោមគិតមើលទៅថាម៉ែឪនោះគាត់មិនបានតែគិតរឿងហឺហារឿងផ្ទះរឿងសំបែងហឺហារឿងរបស់របរប្រើប្រាស់អីប្រមាណទេ តែគាត់គិតគឺគិតគិតអំពីកូនទេមែនទេហោមួយទៀតហើយចង់ពេលដែលកូននឹងឯងຕົកលំបាកឈឺយប់ម៉ែយកទៅពេទ្យទាំងយប់ ហ្នឹងហើយឈឺថ្ងៃយកទៅពេទ្យទាំងថ្ងៃនេះទឹកចិត្តរបស់លោកណាញោមណាយើងគិតឲ្យដឹងទៅបានដឹងថាយើងត្រូវតបស្នងទៅលោកវិញយ៉ាងណាយ៉ាងណាតើយើងប្រឹងប្រែងដែលយើងខំប៉ុណ្ណឹងប៉ុណ្ណឹងហ្នឹងតើវាសមល្មមជាមួយនឹងអ្វីដែលគាត់ធ្លាប់មានទៅលើយើងដែរឬអត់ណែយើងគិតថាម៉ែឪបារម្ភពីយើងពេលដែលកូនឈឺយប់យកទៅពេទ្យទាំងយប់ពេលដែលកូនឈឺថ្ងៃម៉ែយកទៅពេទ្យទាំងថ្ងៃកូនយំយប់ ភ្ញាក់ទាំងយប់និងកោតរលឹកថ្ងៃគាត់ព្រួយបារម្ភញាតិញោមពិចារណាមើលទៅជាពិសេសយាយយាយចំនួនដើមណាដោយយាយអ៊ីវដោយលោកយាយរ៉នអីហ្នឹងញាតិញោមពិចារណាមើលទៅ សម័យពីមុនមកក្រោយពីលោកពេទ្យមានម៉ូតូមានកង់មានអីឯណាផ្លូវភក់ផងល្អិលប្រព្រឹកប្រប្រាច់យប់បលប់និយាយពីថាកូនឈឺផងអុចធូបបន់ស្រន់ដល់អរុកអរិយអ្នកតាមមេបាតូចធំ ហ្នឹងគ្រូខាងឪពុកគ្រូខាងម្ដាយអត់បាត់ហ្នឹងសុកចិត្តបីរត់ទៅរលោកទៅរគ្រូអាចារ្យអ្នកបកែស័ក្តិសិទ្ធអ្នកបកែខាងមើលបីកូនណៃទៅទាំងតត្រុកបីកូនណៃទៅទាំងយប់ទាំងប្រលប់ស្រែកអស់ប្រកាសអ្នកស្រុកអ្នកភូមិភ័យខ្លាច កូនគាត់នឹងឯងមិនសុខមិនជាត្រហោយំ៣កូនឆ្លង កាត់ទាំងយប់ពីភូមិមួយទៅភូមិមួយទៅរកគ្រូព្រួយបារម្ភចំពោះកូនហើយដល់បើកូនវិញណាញោមណាបើថាម៉ែអើឈឺឲ្យមកអស់នឹងមើលអាណា នៅចិត្តទេតនងទៅម៉ែណែនេះញោមម៉ែណែ ហ្នឹងហើយចំមិនកពៅនៅជាមួយនឹងទៅណា ថាវានៅនឹងហើយក៏ប៉ុន្តែទឹកចិត្តម៉ែបើចង់ឲ្យបានកូនឲ្យមកជុំគ្នា មែនទេអត់មានអីក៏អត់ទៅថាឃើញកូនមកជុំជុំគ្នាហ្នឹងហើយមួយម៉ាត់មកកលឺតែសំលេងកូនជុំគ្នាគិតព្រួយពីម៉ែគិតព្រួយពីឪសบายចិត្តមិនបាច់យកទៅពេទ្យក៏ជាដែរមិនស្រួលនោះហ្នឹងហើយតែបើថាកូន ឈឺវិញម៉ែមិនដែលប្រកាសស្រែកហៅរកពីណាមានតែប្តីហើយប្រពន្ធគាត់នឹងមានណាមកជួយណោះញោមណោះហ្នឹងតែដល់តែពេលម៉ែឈឺឪឈឺវិញណាញាតិញោមហ្នឹងតែទៅអាមួយនៅភ្នំពេញវាថារវល់ការងារណាចាំមើលអាទិត្យក្រោយតនេមិនទីអូម៉ែឈឺចាំតនេចាំដាច់ខ្យល់ចាំឯងតនេដែរអីហ្នឹងហើយបើថាតែទៅតែទៅអាកូនគ្រូបង្រៀននោះ ទៅអត់កើតទេសុំច្បាប់គេមិនបាន អាសុំច្បាប់មកមើលម៉ែមិនបានអាបាទអាសុំច្បាប់ណាត់ស្រីចូលកញ្ចក់អាហ្នឹងមួកែញោមណាអើបាទកូនមួយធ្វើការមន្ត្រីរាជការមានមុខមានមាត់នោះផងនោះអូនិយាយពីថាស្កាត់មុខរអាទិសឈើអាទិសខ្ជុំអីហ្នឹងវាលឿនមហាសែនលឿនហ្នឹងហើយមានពេលរហូតដល់ពេលម៉ែ ដល់ពេលម៉ែឈឺឪឈឺមើលអឺអត់មានពេលទេមន្ត្រីរាជការណាម៉ែណាឪបបាណាណាបបាណាបាទចូលការ៉ាអូខេ KTV វាចូលមិនដែលលោះថ្ងៃយប់ក៏វាទៅម៉ោង12យប់មិនតាន់ចូលផ្ទះផងមកញោមណាហ្នឹងហើយអាហ្នឹងឧទាហរណ៍ទេណាខឹងក៏ខឹងទៅអាត្មានិយាយអ្នកស្រុកយ៉ាក់នោះទេ ហ្នឹងហើយអញ្ចឹងចម្រើនពរជំរាបជូនពុតបោះសតកូនប្រុសកូនស្រីត្រដឹងអំពីទឹកចិត្តរបស់ពុកទឹកចិត្តរបស់ម៉ែហ្នឹងមានទំហំកាត់ថ្លៃពុំបានទេអញ្ចឹងហើយពេលនេះកូនប្រុសកូនស្រីមានភ័ព្វមានសំណាងណាស់ទោះជាអស់លោកឪពុកតែនៅលោកម្ដាយទាំងពីររូបនេះនៅមានជីវិត កូនធ្វើពិតជាបានបនបានអានិសង្សច្រើនណាស់ព្រះលោកសម្ដែងថាធ្វើបនជាមួយនឹង ព្រះ ក្នុងពិតផ្ទះ ស្មើនឹងធ្វើជាមួយ ព្រះខាងក្រៅ ថ្វាយបង្គំព្រះប្រតិបត្តិគោរពនិងថ្វាយជូននៅបច្ច័យទាំងឡាយ4ចំពោះព្រះខាងក្រៅបានបុណ្យបានអានិសង្ឃច្រើនយ៉ាងណា ថ្វាយបង្គំបំរើជូនតេយទៀតដល់មេត្តាបិតាក៏ឈ្មោះថាបានអានិសង្ឃច្រើន ស្មើនឹងព្រះខាងក្រៅដូចគ្នា ហ្នឹងពពុទ្ធព្រះអង្គសំដែងអញ្ចឹងទៅរកព្រះឯណាឲ្យលើម៉ែលើឪទៅរកព្រះឯណាឲ្យក្រនបើជាងម៉ែជាងឪបើយើងទៅរកព្រះខាងក្រៅតែមិនបាន ដឹងគុណនៅ ព្រះខាងក្នុងទេធ្វើបន់ព្រះខាងក្រៅក៏មិនបានបន់បានអានិសង្ឃដែរណាញាតិញោមណា នឹងព្រោះយើងធ្វើបន់ជាប់ចម្ពាក់ប្រាថ្នាសេចក្តីសុខតែខ្លួនឯងតែយើងភ្លេចគិតសេចក្តីសុខរបស់ ព្រះនៅខាងក្នុងណាប៉ុណ្ណាឥឡូវនេះកុំឲ្យយឺតពេលកុំឲ្យហួសពេលបានធ្វើហើយហ្នឹងសូមឲ្យល្អរហូតទៅ ណាប៉ុណ្ណាកុំធ្វើដោយមានបំណងហ្នឹងហើយធ្វើជាកូនទៅធ្វើជាកូនប៉ិតកុំធ្វើជាកូនសัตว์ធ្វើកូននឹងត្រូវធ្វើជាកូនទេវតាថែរក្សាម៉ែថែរក្សាឪកុំធ្វើជាកូនសេះកុំធ្វើជាកូនជ្រូកកុំធ្វើជាកូនប្រែត ណាហើយកុំធ្វើជាកូនកហបដីឲ្យខ្ពស់ជាងម៉ែឪ ណែកូនសេះនឹងគឺកូនតតម៉ែឪដឹកមុខម៉ែឪចាស់ហើយនឹងនៅតែតាមដឹកមុខនៅតែតាមស្ដីបដៅនៅតែតាមផ្គប់គុណនឹងគូផ្គប់គប់គង់កូនរហូតអានឹងអាកូនសេះណាញោមណាកូនសេះតតម៉ែទាញម៉ែញាក់ម៉ែតម្រង់ម៉ែបម៉ែជំរុញអានឹងកូនសេះហើយហើយកូនជ្រូកគិតតែពីរឿងស៊ីហើយដេកដេកលើកម្លាំងដេកស៊ីលើកម្លាំងម៉ែលើកម្លាំងឪនឹងម៉ែឪចាស់ក៏មិនគិតតែអានឹងគិតតែស៊ីគិតតែផ្លាញហើយបើកូនប្រែតឲ្យប្រមាណក៏វាមិនគ្រប់ នឹងផ្ដាល់អាម៉េចក៏វាមិនក្រាន់ហើយដល់ពេលកុហកកូនកហាបដីវិញវាធ្វើដូចអ្នកមានសេដ្ឋីតែបើក្រម៉ែឪខ្វះខាតមិនក៏ដោយអានោះគិតតែពីរឿងពាក់នាងនោះវិញគិតតែពីរឿងអលង្ការខ្សែកប្រប៉ុនប៉ុណ្ណានៃហើយដល់អាម៉ែឪស្បែកដណ្ដប់ឆ្អឹងខាងអាវគ្មានស្លៀកពាក់ និយាយពីការហូបចុកខ្វះមុខខ្វះក្រោយរកតែឆ្ងាញ់មកពេលសឹងគ្មាន តែនិយាយពីកូនដើរទៅក្រៅអូមានអាកបោបស្ពាយផងអត់លុយមួយរៀលហ្នឹងក៏ប្អួតគេដែរណាញោមនឹងទៅស៊ីការម្ដងម្ដងអោចាក់អោចងអោវាលខ្នងអោយ៉ាស់កកអីហ្នឹងគាត់ថាទៅអស់ហើយនេះពីថាលយលយអស់តោះនេះពីសក់សិតអាសក់មកពវៀនជ្រូកសក់មកពវៀនអាបអីចេញមកហើយ នឹងហើយផាត់ក្រែមថែមរសៅម៉ាស្ការ៉ាតុបតែងទៅស៊ីកាគេនោះអស់ប្រមាណម៉ឺនមិនស្ដាយទេហើយដល់ពេលស្ដាយស្ដាយមហោ5000ធ្វើជូនម៉ែណែណាញោមណាដើរទៅក្រៅហឺហៅហឺហាអត់មានចញ្ញាណាទេអានឹងគេថាកូនកហាបដីណាញោមណាហើយដល់ទៅពេលកូនទេវតាថែរសាព្រួយបារម្ភពីម៉ែនិងព្រួយបារម្ភពីឪខ្លាចគាត់ទុកខ្លាចគាត់លំបាកខ្លាចគាត់នឹងឯងមិនជាអាសាស្ទាប និងអាសាទិញថ្នាំទិញសង្កូវអាសាស្ទាបបោកអែលមើលតែគាត់ក្តៅខ្លួនឈឺក្បាលវិលមុខអត់ទេ គឺតែងតែសួរតែងតែនាំតែងតែបារម្ភខ្លាចលោកក្រខ្លាចលោកប៉ះខាតនឹងហៅថាកូនទេវតាតែងថែរក្សាម៉ែថែរក្សាឪណោះប៉ុណ្ណោះដឹងណាអានឹងប៉ុណ្ណឹងឲ្យកូនចៅប្រុសស្រីទាំងអស់គួរគិតកន្លែងហ្នឹងទៅបានបនហើយហ្នឹងហើយមិនថាអី តតែធ្វើប៉ុនធំចឹងមិនបានប៉ុនអាធ្វើធំទេវាបានប៉ុនហើយតែអាបំរើគាត់រាល់ថ្ងៃនេះបានរឹតតែបានប៉ុនតទៅទៀតមែនមែនទេញោមមែនទេញោមមែនទេនឹងបំរើគាត់រងថ្ងៃបានប៉ុនណាកុំអោយថៃងំងូតទឹកឲ្យហើយហើយរួចគ្នាហើយធ្វើប៉ុនឲ្យប៉ុណ្ណែនៃហើយឥឡូវរួចហើយ នឹងអត់មាននៅចុចចម្ពាក់អីទេកាលពីមុនថាខ្ញុំមិនបានធ្វើឥឡូវខ្ញុំបានធ្វើអស់ហើយបុណ្យបច្ច័យ4ចម្រើនបជនស្រោចទឹកស្រោចអីជូនលុយជូនកក់រួចអស់ហើយតែប៉ុណ្ណេះគុណលែងចម្ពាក់គ្នា មែនទេណាញោមអត់មានទេចាំម៉ែធ្វើយើងធ្វើជូនយើងម៉ែឧបត្ថម្ភយើងគាត់មិនដែលបានដាក់មីក្រូផងណាហ្នឹងហើយគាត់មិនដែលបាននិមន្តលោកមកទូលមានព្រៀនបដៅផងមិនក៏គាត់ចេះធ្វើម្លេះណហ្នឹងហើយហ្នឹងកូនចៅប្រុសស្រីគួរគិតឲ្យឃើញកន្លែងហ្នឹង បានសំជាកូនដែល ប្រតិបត្តិម៉ែប្រតិបត្តិឪនឹងហើយកាលណាដែលកូនណាចេះប្រតិបត្តិម៉ែចេះប្រតិបត្តិឪហើយព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសសម្ដែងថាអ្នកនោះកំពុងតែកសាងផ្លូវទៅស្ថានសួគ៌និង បារមីនៃការដឹងគុណព្រះដ៏មានពពាកព្រះអង្គទ្រង់ប្រកាសសម្ដែងថាជាឫសគល់នៃកុសលទាំងពួងជាប្រធាននៃបារមីទាំងឡាយ នឹងគឺជាប្រធាននៃ បារមីទាំងឡាយហើយក៏ជាទីកើតកើនចម្រើននៃបុណ្យទាំងពួងហើយក៏ជាទីកើតកើនចម្រើននៃ សម្បត្តិទាំង3មានសម្បត្តិមនុស្សទេវតា ឲ្យតែកូនណាបានបំរើមេត្តាបិតាហើយបើកើតជាមនុស្សគឺជាមនុស្សកើតនៅក្នុងប្រទេសដ៏សមគួរកើតក្នុងប្រទេសដែលសុខសន្តិភាពកើតក្នុងពូជពងវងត្រកូលអ្នកមានទ្រព្យសម្បត្តិកើតក្នុងពូជពងអ្នកឆ្លាតអ្នកវៀងល្បីកើតនៅក្នុងត្រកូលបណ្ឌិតហើយកើតនៅក្នុងត្រកូលណា ដែលពោពេញទៅដោយទឹកថេការយល់ត្រូវត្រង់ដឹងគុណដឹងទោសដឹងខុសដឹងបុណ្យដឹងបាបណាញាតិញោមណានឹងឲ្យបើកើតជាមនុស្សអញ្ចឹងឲ្យបើកើតជាទេវតាមានបរិវារមានសក ទេវរាជជាដើមនោះមានបរិវារហែហមហោហែពីព្រោះប្រអិនដែលគេបានតកើតជាប្រអិនព្រោះបានប្រព្រឹត្តនៅសត្តបបទាំង7ក្នុងនោះ មានកតញ្ញូការដឹងគុណចំពោះមេដាបៃតានោះផងដែរណាប៉ុណ្ណាអញ្ចឹងកូនចៅប្រុសស្រីបើចង់ បានសេចក្តីសុខនិងសេចក្តីចម្រើនក៏បីប្រតិបត្តិចំពោះលោកអ្នកម្ដាយទាំងពីររូបសពថ្ងៃនេះក្តីឬក៏តាំងចិត្តនឹករលឹកទៅដល់លោកឪពុកទោះជាចែកឋានក្តីក៏នៅតែចងចាំធ្វើបន់ជូនទៅលោកសពសពរដូវសពសពកាលដែលអាចធ្វើទៅបានហើយដូច្នោះពេលដែលទេវតាដឹងអំពីគុណបំណាច់ដឹងអំពីទឹកចិត្តរបស់កូនដូច្នោះហើយ អ្នកទេវតានៅរបៀងចំនៀងផ្ទះគេដឹងហើយគេជួយឲ្យពោសពសាទុការផ្សាយដំណឹងអស់ពពួកទេវតាឆោកាមាវជ្ជរៈសួរទេវតាទិសទាំង8ទេវតាឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីគេជួយដឹងជួយលឺឲ្យពោសពសាទុការស្រោចទាំងអប់បង្កក់សេរីសួស្ដីជ័យមង្គលនោះទើបកើតការចម្រើនមានដល់កូន គ្រប់គ្រប់រូបផងដែរតែបើល្មើសមិនដឹងគុណម៉ែល្មើសមិនដឹងគុណឪឲ្យវិនិច្ឆ័យអន្តរាយណាប៉ុណ្ណា ចឹងកូនចៅប្រុសស្រីកងក3ប្រតិបត្តិម៉ែប្រតិបត្តិឪឲ្យស័កសមណាជាកូនដ៏ល្អរបស់ឪពុករបស់ម្ដាយណាប៉ុណ្ណេះអនុមោទនីហ្នឹងហើយអញ្ចឹងការសម្ដែងពធមមិនមាន ប្រមាណប៉ុណ្ណឹងដោយសារតែពេលវេលានឹងអស់ហើយប៉ុណ្ណេះអស់ហើយអញ្ចឹងវានៅមួយកន្លែងទៀតនៅពីរកន្លែងទៀតឯណោះអញ្ចឹងទេសនា មានការឆក់ល្វែងសម្ដែង មានការឆ្កំឆ្កងមិនទំនង នៅពាក្យសម្ដីក៏សូមខន្តីភ័យទោសដល់អង្គខ្ញុំបករណាអាត្មាភាពផង ម្យ៉ាងទៀតវាដូចជាលេចកើតជើងបងអារម្មណ៍អាត្មាក៏ហោះហើរដែតដងហ្នឹងហើយសំណាងល្អវាអត់ហោះទៅស៊ីផលិតហ្នឹងហើយអាត្មាជាអកិតជាដល់ភ័យពេលដែលគាត់និយាយលឺលឺដែលនិយាយខ្លាំងខ្លាំងបេះដូងយើងខ្សោយវាពិបាកធានាដែរណាញោមណាហ្នឹងហើយម្យ៉ាងទៀត ក៏សូមខន្តីអភ័យទោសដល់អ្នកម្ចាស់បុណ្យផង ក្រែងលោកថាទេសស្នាទៅមិនបរោះមិនពេញទឹកចិត្តអីយ៉ាងណាក៏សូមខន្តីអភ័យទោសបើចង់បរោះធ្វើបុណ្យម្ដងទៀតមុនមកមួយសាទៀតទេសឲ្យបរោះជាងនឹងហ្នឹងហើយចឹងខន្តីអភ័យទោសដល់លោកយាយលោកតាស្ដាប់ពធទេសនាក្រែងជាអាត្មាភាពនៅវិញ នៅវ័យក្មេងសម្លេងមិនតន់ល្អមិនមកដើម្បីបដែបដៅទូនមានញាតញោមអីទេគ្រាន់តែលើកទៅតាម ដីការរបស់ព្រះសម្មាសម្ពុទ្ធឬក៏មកសំដែងទៅតាមការរតនារបស់លោកអ្នកម្ចាស់បុណ្យទេកុំឲ្យអាត្មាមានទោសមានបាបមានទោសមានបៃសូមឲ្យយាយលោកតានឹងឯងខន្តីអភ័យទោសណាយាយណាតាណាហ្នឹងហើយកុំយកទោសយកបៃអីអាត្មានៅក្មេងខ្ចីតែធំបន្តិចហើយអង្គុយរៀងខ្ពស់ ហើយបោះសំលេងទៅមកទៅហឹងមកទៅហឹងហើយទៅបើខឹងខឹងអ្នកម្ចាស់បនណាកុំខឹងអាត្មាអីណាបងណាហ្នឹងហើយមុននឹងបញ្ចប់សូមប្រម៉ែប្រមុំពូតផ្ដុំនៅបុណ្យកុសលដែលកើតអំពីធម្មទាននិងអមិសទានដែលមានក្នុងថ្ងៃនេះឧទ្ទិសកុសលជូនចំពោះលោកអ្នកដ៏មានគុណមានក្នុងនេះមានណាលោកឪពុកឡុងលេងនិងលោកឪពុកប្រាក់នំ នឹងដែលលោកបានបាក់បែកចែកឋានទៅកាន់លោកខាងមុខហើយមួយអន្លើញាតការក្នុង សង្សារវត្តញាតទាំង7សន្តានដែលបាន បាក់បែកចែកឋានទោះជាយូរយារក្តីថ្មីថ្មីនោះក្តីក៏សូមបុណ្យកុសលនោះនាងបាន សម្រេចទៅដល់លោកបើបាន សម្រេចហើយសូមឲ្យលោកបានកើតក្នុងទីដ៏គង់ពួរនិងបែបភ័ក្រឲ្យពោសពសាធុកម្មដល់កូនប្រុសកូនស្រី ដែលរស់នៅសពថ្ងៃសូមឲ្យលោករកស៊ីទទួលទានមានបានកាត់ការវាគុំទៅជាជុំសុខដុមរំនាក្នុងក្រុមគ្រួសារប្រាថ្នាអ្វី ឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាជូនបុណ្យដល់យាយដល់តាដែលស្ដាប់ពធទេសនាឲ្យបានសម្បត្តិបញ្ញាសមាទិដ្ឋិរួចចាក់ទុកគ្រប់គ្រប់គ្នាព្រះធម៌ទេសនាសន្មត់បញ្ចប់ប៉ុណ្ណេះឯងអេវាំង